បាទឥឡូវយើងតមេរៀនយើងបន្តទៀតទៅលើ method ASTO បាទយើងដឹងថានៅក្នុង method ASTO គឺយើងយើងប្រើទំហំមួយដែលយើងហៅថា SN ហ្នឹងសម្រាប់កំណត់ថាផ្លូវរបស់យើងមមឬក៏មិនមមបាទអញ្ចឹងបានន័យថាបើសិនជា SN កាន់តែធំគឺផ្លូវយើងកាន់តែមមបាទអញ្ចឹងអឺបើបើសិនជាយើងមើលទៅលើរូបមន្តរបស់ SN ឧទាហរណ៍ថា SN1 SN1 គឺវាស្មើជាមួយនឹងអឺ A1 គុណនឹង D1 D គឺជាកម្រាស់របស់ផ្លូវហើយ A គឺជាមេគុណរបស់យើងហៅថា layer coefficient ហ្នឹងគឺមេមេគុណរបស់ស្ទប់នីមួយនីមួយ បានន័យថាបើសិនជាស្ទប់ហ្នឹងយើងប្រើម៉ាត់ម៉ាត់តេរីយ៉ូកាន់តែល្អគឺសន្ទុះ A ហ្នឹងកាន់តែធំអញ្ចឹងបានន័យថា ផ្លូវកណ្ដាមមបានន័យថាឬមួយក៏កម្រាស់វាក្រាស់ឬមួយក៏ម៉ាតេយ៉ូដែលយើងប្រើនឹងល្អបានន័យថាឬមួយក៏ D ធំឬមួយក៏ A ធំអញ្ចឹងអឺវាជា logic គឺគណៈ SN កាន់តែធំបានន័យថាផ្លូវកាន់តែមមទៅពេល SN2 បាទ SN2 ហ្នឹងគឺសម្រាប់ពីសន្ទប់ខាងលើណាបានន័យថា SN វាគិតពីពី ជាងមើលនៅកន្លែងនេះគឺគិតពីបាតរបស់វាទៅលើអញ្ចឹង SN1 គឺបោះមកស្រទាប់ខាងលើ SN2 របស់2ស្រទាប់ខាងលើអញ្ចឹងគឺវាស្មើជាមួយនឹង A1D1 បូកជាមួយនឹង A2D2 ហើយយើងមានមេគុណ2 M2 មួយទៀតមេគុណ M2 ហ្នឹងគឺជាមេគុណយើងហៅអឺបង្ហូរទឹកបានន័យថាបើសិនជាផ្លូវយើងបង្ហូរទឹកបានល្អអាហ្នឹងផ្លូវយើងក៏អត់សូវខូចដែរអញ្ចឹងបានន័យថា បើផ្លូវយើងបង្ហូរទឹកបានល្អមីគុណអឹមហ្នឹងក៏កាន់តែធំដែរអញ្ចឹងអឺគឺអញ្ចឹងវាចូលរួមធ្វើឲ្យផ្លូវមាំដែរកាទឹកហ្នឹងបាទហើយ SN3 វាស្មើជាមួយនឹង A1D1 បូក A2D2 M2 បូកជាមួយនឹង A3 D3 M3 បាទអញ្ចឹងអានឹងបោះស្ទាប់មួយមួយបាទ SN ហ្នឹង SN ហ្នឹងយើងអាចហៅវាថាជា SN real អាហ្នឹងជា SN real អឺ real ឬក៏យើងហៅ provide ដែរយើងហៅឬក៏យើងហៅ provide provide ហ្នឹងបានន័យថាជា SN ដែលយើងកំណត់អឺ ដាក់ឲ្យផ្លូវយើងបានន័យថាយើងកំណត់យកកម្រាស់ប្រហែលកំណត់យកសម្ភារៈប្រហែលអញ្ចឹងបានន័យថាយើងផ្ដល់ឲ្យផ្លូវយើងនៅ SN ស្មើប្រហែលបាទបន្តិចទៀតយើងនឹងនឹងនឹងរកអឺ SN អឺយើងហៅ SN require បានន័យថា SN ដែលចាំបាច់សម្រាប់ឲ្យអឺស្ទប់នីមួយនីមួយហ្នឹងអាចទទួលយកបានអញ្ចឹងយើងត្រូវឲ្យអឺ SN provide ហ្នឹង ត្រូវតែធំជាងឬស្មើ SN require SN require គឺជា SN ដែលចាំបាច់ដើម្បីឲ្យស្រទាប់នីមួយៗនឹងអាចទទួលយកបានឧទាហរណ៍ថា SN 1 require គឺជា SN 1ចាំបាច់ដើម្បីឲ្យស្រទាប់ទី2ហ្នឹងអឺអាចត្រោតនៅចំនួនចរាចរបានព្រោះអឺស្រទាប់ទី1ហ្នឹងទូនាទីរបស់វាគឺ បន្សាយបន្ទុកចរាចរដើម្បីឲ្យស្រទាប់ទី2 អឺទទួលយកបានអញ្ចឹងពេលទីទៀតយើងនឹងកណនី SN require ហ្នឹងបាទទៅតាមស្ទាប់នីមួយនីមួយហើយបន្ទាប់មកយើងឲ្យ SN provide ហ្នឹងធំជាង SN require ទៅអញ្ចឹងយើងបន្ទាប់មកយើងទាញរកកម្រាស់នីមួយនីមួយបាទបាទឥឡូវយើងមើលយើងតើយើងរក SN required តាមរបៀបណា បាទអញ្ចឹងនៅក្នុង Asto SN require យើងអាចប្រើតាមអឺរូបមន្តនេះបាទអឺរូបមន្តនេះសម្រាប់គេយើងដោះស្រាយសម័យកាលហ្នឹងទៅយើងនឹងបាន SN require ហើយរូបមន្តហ្នឹងយើងគេបន្តិចប៉ុន្តែអត់អីយើងអាចដោះស្រាយបានបាទអឺយើងអាចប្រើ Excel ក៏បានចុច Casio ក៏បានឥឡូវអឺឬក៏ពីមុនគេអត់សូវមានកុំព្យូទ័រឬក៏ Casio ដែលទំនើបអាចដោះស្រាយបានស្រួលជាងគេប្រើ design chart បាទគេហៅ design chart នេះសម្រាប់ដោះស្រាយសមីការហ្នឹងបាទប្រាំងគេហៅ abac អាហ្នឹងបាទអញ្ចឹងអឺទីទៀតយើងនិយាយថាតើយើងកណនី SN ទុកមុនហ្នឹងអឺរបៀបម៉េចបាទអញ្ចឹងអឺស្អីដែលត្រូវចាប់អារម្មណ៍ដែលត្រូវចាប់អារម្មណ៍គឺត្រង់ចំណុចនេះបន្តិចបាទ អញ្ចឹងយើងដឹងថាតួនាទីរបស់ SN1 SN1 តួនាទីរបស់វាគឺបន្សាយបន្ទុកចរាចរណ៍ដើម្បីឲ្យស្រទាប់ទី2ដើម្បីឲ្យស្រទាប់ទី2នេះអឺអាចទទួលនៅចរាចរណ៍នឹងបានអញ្ចឹងជា logic អឺគុណភាពរបស់ស្រទាប់ទី2ត្រូវតែជាសមត្ថកម្មមួយដើម្បីកណនា SN1 អញ្ចឹងនេះព្រោះថា បើសិនជាស្ទប់ទី2នឹងល្អ SN1 អត់ចាំបាច់ធំពេកទេគឺវាបន្សាយបន្ទុកឲ្យស្ទប់ទី2នឹងអាចទទួលយកបានហើយតែសិនជាស្ទប់ទី2នឹងរៀងអន់អញ្ចឹង SN1 នឹងត្រូវតែធំបន្តិចអញ្ចឹងចង់ចង់ SN មួយនឹងត្រូវតែប្រើសមត្ថកម្មរបស់ស្ទប់ទី2ដើម្បីកណនាវាដែល សមត្ថកម្មដែលយើង ប្រើគឺនៅក្នុង Torastone នោះគឺយើងប្រើ M MA បាទ module de residence MAS ស្ទប់ទី2ហ្នឹងគឺយើងប្រើសម្រាប់កណនី SN1 ដូចគ្នាដែរទូនាទីរបស់ស្ទប់ទី2ទូនាទីរបស់ SN2 គឺបន្សាយបន្ទុកចរាចរណ៍ដើម្បីឲ្យស្ទប់ទី3អាចទទួលយកបានអញ្ចឹងគុណភាពរបស់ស្ទប់ទី3ត្រូវតែជា សមត្ថកម្មដើម្បីកណនី SN2 អញ្ចឹងគុណភាពដែលយើងយកមកចៃគឺ MA បើ MA បើន័យថាស្ទប់ទី3ហ្នឹងបើសិនជាវាកាន់តែល្អ បានន័យថា MR ក៏កាន់តែខ្ពស់អញ្ចឹងអឺ MR 3ជាសមាតកម្មសម្រាប់កណនី SN2 MR 2ជាសមាតកម្មសម្រាប់កណនី SN1 ហើយដូចគ្នាដែរអឺ SM របស់ subgrade នេះសន្ទុះ MR របស់ subgrade នេះជាសមាតកម្មសម្រាប់កណនី SN3 បានន័យថាខ្ញុំអាចទៅសេថា SN1 វា SN1 អឺ require ហ្នឹងគឺវាស្មើជាមួយនឹង F បើន័យថា F នឹងចង់និយាយថាយើងកណនីចេញពី MA 2ហើយនឹងមានអីផ្សេងផ្សេងទៀតហើយ SN 2 require វាស្មើ F នៃ MA 3ហើយនឹងអីផ្សេងទៀត SN 3 require ស្មើ F នៃ MAS ហើយនឹងអីអីទៀត នេះបានន័យថាយើងកញ្ញាចេញពីបាទបានន័យថា SN3 ហ្នឹងយើងកញ្ញាចេញពី MA របស់ Subgrade SN2 យើងកញ្ញាចេញពី MA របស់អឺស្ទាប់ទី3អីចឹងទៅបាទហើយ SN1 យើងកញ្ញាចេញពី MA របស់ស្ទាប់ទី2អញ្ចឹងទៅបាទអញ្ចឹងបានអឺបន្ទាប់មកយើងយើងមើលទៅលើរូបមន្តអឺនេះដើម្បី អឺកណនីអឺ SN បាទបាទឥឡូវយើងមកមើលសមីការដែលយើងអាចប្រើវាដើម្បីកណនីរក SN នៅក្នុងសមីការនេះយើងឃើញមាននៅអង្គខាងឆ្វេង យើងគឺមាន Durway 18ដែលជាអឺយើងហៅចំនួន Azure Standard សរុបនៅក្នុង អាយុកាលប្រើប្រាស់របស់ផ្លូវយើងហ្នឹងឧទាហរណ៍ថាយើង design ផ្លូវសម្រាប់រយៈពេល20ឆ្នាំចុះអញ្ចឹង Runway 18គឺជាចំនួន Asia Standard សរុបនៅរយៈពេល20ឆ្នាំហ្នឹងបាទតបមកបាទមែនទែនទៅយើងកណនីគឺសម្រាប់អឺជាតម្លៃមធ្យមគឺយើងមានតែប៉ុណ្ណេះទេបាទតែ ZA និង S0 នេះ បាទនេះជាតម្លៃមជ្ឈមបាទអាខាងនេះមជ្ឈមបាទហើយ ZR គុណនឹង S0 នេះ ZR គឺជាយើងហៅ fractal ហើយ S0 គឺជាឯកតិបហ្នឹងគឺយើងដកវាដើម្បីឲ្យចេញជាតម្លៃ characteristic បាទយើងដឹងនៅក្នុងវិស័យវិស័យវិស្វកម្មយើងយើងអត់ប្រើតម្លៃមជ្ឈមនេះគឺយើងប្រើតម្លៃ characteristic ចឹងយកតម្លៃមធ្យមតឲ្យ ZA គាត់នឹង S0 យើងបានជាតម្លៃ characteristic អឺយើងអាចថាដកក៏បានបោកក៏បានទេព្រោះថានៅក្នុងនេះយើងទៅសេជាបោកដោយសារ ZA ហ្នឹងវាមានតម្លៃអឺអវិជ្ជមានណាអញ្ចឹងបាទអញ្ចឹងនៅក្នុងសម័យកាលនឹងដែរយើងមានអឺបាទខ្ញុំបញ្យលអញ្ញត្តិមួយមួយ បាទឥឡូវបន្ទាប់មកខ្ញុំចង់និយាយពីអញ្ញត្តិមួយមួយរបស់សម័យកាលហ្នឹងបាទទីមួយគឺ data PSI យើងដឹងថា data PSI គឺស្មើជាមួយនឹង P0 ដកឲ្យ PT P0 គឺជា PSI របស់ ផ្លូវថ្មីដែលទើបនឹងសាងសង់រួចហើយនឹង PT យើងហៅថា terminal condition បើន័យថាជា PSI ដែលយើងកំណត់ថា ផ្លូវរបស់យើងឈប់ប្រើប្រាស់ បាទតបមក SN SN គឺជា structural number ដែលយើងកំពុងតែចង់រកវាបាទបានន័យថាជាតម្លៃ SN require បាទ SN នឹងជាតម្លៃ SN require បាទដែលយើងកំពុងតែចង់ចង់រកវាអញ្ចឹងអឺសមត្ថកម្មសម្រាប់រកវាដែរគឺ MA នេះគឺជា module the resilience របស់ស្ទាប់ខាងក្រោមដែលដែលខ្ញុំបាននិយាយខាងលើបន្តិចដែរបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំចង់កណនី SN 1 require អញ្ចឹង MA ដែលខ្ញុំប្រើនេះគឺត្រូវតែជា MA 2បាទជា MA របស់ stop ខាងក្រោមអញ្ចឹងយើងនៅសល់ ZA ហើយនិង S0 បាទ ZA យើងហៅថា fractal បាទដែលវាអាស្រ័យថាតើកុងខ្យង់ប្រមាណ ភាគរយដែលយើងចង់បានណាឧទាហរណ៍ថាបើសិនជាយើងចង់បានកងខ្យងអឺមកថា95%ដែលយើងច្រើនតែចាំរត់មាត់នោះគឺ ZA របស់យើងស្មើជាមួយដក1.645ហ្នឹងបាទអឺតបមក S0 គឺជា negative បាទអញ្ចឹងដូចជាអស់ហើយអញ្ចឹងយើងអាចដោះស្រាយ សមីការនឹងបានហើយគឺដោះស្រាយរអឺ SN require បាទបាទឥឡូវយើងមានឧទាហរណ៍អនុវត្តមួយអឺយើងមាន database 18ស្មើ5លានអឺកងផ្ចង់95%ហើយអេកាទីប0.35 MA 5000 PSI ហើយនិង data PSI 0.35 1.9ហើយយើងសួរថាតើ SN require ហ្នឹងស្មើប៉ុន្មានបាទអញ្ចឹងយើងយើងអាចដោះស្រាយសម័យកាលហ្នឹងយើងអាចប្រើ Casio ក៏បានដែរហើយឥឡូវខ្ញុំបង្ហាញយើងពីយើងយើងអាចដោះស្រាយតាម Excel បន្តិចសាកមើលបាទបាទអញ្ចឹងដើម្បីអឺសួរសរសេរក្នុង Excel អឺខ្ញុំហៅ អានេះខ្ញុំហៅតួទី1ខ្ញុំហៅតេ1ចុះដើម្បីដើម្បីសួរសរសេរកុំឲ្យច្រឡំក្នុង Excel ទេបាទអានេះខ្ញុំហៅតេ2ទៅអឺទូចនេះខ្ញុំហៅតេ3ហើយធំនេះខ្ញុំហៅតេ4អានេះខ្ញុំហៅតេ5បាទហើយនឹងអានេះតេ6អញ្ចឹងវាមាន6តួដើម្បី ដាក់ចូលក្នុង Excel ហើយយើងសរុបមក អឺខ្ញុំខ្ញុំសរុបខាងខាងខាងស្ដាំហ្នឹងខ្ញុំហៅអឺ total ហ្នឹងខ្ញុំឲ្យវា total ហ្នឹងត្រូវស្មើជាមួយនឹងលោកនៃអឺ Dubai 18នេះអញ្ចឹង SN ណាដែលធ្វើឲ្យអាអឺលោក Dubai 18ហ្នឹងស្មើនឹងអា total នេះគឺ SN ហ្នឹងគឺជាចម្លើយរបស់សមីកាយ បាទឥឡូវយើងចាំមើលសារដោះស្រាយក្នុង Excel បន្តិចបាទឥឡូវយើងសាកមើលយើងដោះស្រាយសមីការនឹងតាម Excel បន្តិចណាយើងមានឧទាហរណ៍នេះអញ្ចឹងអឺមិនយើងថាបើសិនជា air ស្មើនឹង95% z air វាស្មើដក1.645បាទអញ្ចឹងអឺដើម្បីដោះស្រាយសមីការខ្ញុំត្រូវការឲ្យ SN នឹង នេះ CSN require បាទ SN ហ្នឹងដែលយើងចង់ឲ្យខ្ញុំត្រូវការឲ្យតម្លៃលេខវាមួយចោលសិនបើជាទូទៅដើម្បីឲ្យ Excel វាស្រួលឲ្យចម្លើយយើងត្រូវឲ្យតម្លៃលេខណាមួយដែលក្បែរក្បែរនឹងចម្លើយរបស់វាតែអត់អីឥឡូវខ្ញុំឲ្យមួយសាកចោលសិនចឹងខ្ញុំឲ្យ SN ស្មើ1សាកចោលសិនបាទ ចឹងអាលោក W18 នេះខ្ញុំខ្ញុំទៅសេថាវាស្មើជាមួយនឹងលោកនៃ5 10សេគុណ6 5អឺ6បាទនឹងជាលោកដូចបី18តបមកតេ1ខ្ញុំថាវាស្មើស្មើជាមួយនឹង ZA គុណនឹង S0 អញ្ចឹងស្មើ ZA គុណឲ្យ S0 ដែលស្មើនឹង0.35បាទតេ2 គឺ9.36លោកនៃ SN បូក1អញ្ចឹងវាយើងដាក់ស្មើនឹង9.36គុណឲ្យលោកនៃ SN ខ្ញុំចុចយក SN បូក1បាទ SN បូក1បាទតេ2តេ3ស្រួលជាងគេគឺដក0.2បាទតេ4រៀងធំជាងគេបន្តិច ស្មើនឹងបាទបើកបញ្ចប់បើសិនលោកនៃ data PSI បាទ data PSI យើងកន្លែងនេះគឺ1.9ចែកឲ្យបើកបញ្ចប់4.2ដកឲ្យ1.5បាទបិទពងចកវិញយើងបានខាងអឺយកអីបាទ ចប់មកទៀតចាស់ចែកជាមួយនឹងពាក្យបែងវាគឺ0.4បូកឲ្យ10.94ចែកឲ្យបើវងកញ្ចក់ SN ខ្ញុំចុចយក SN បូក1ស្វ័យគុណអឺ5.19អញ្ចឹងខ្ញុំបិទវងកញ្ចក់មកវិញបាទខ្ញុំបានតួតេ4 តមកទេ5ស្មើជាមួយនឹង2.32គុណឲ្យលោកនៃ MR MR គឺ5000 psi 5000បាទហើយចុងក្រោយគេទេ6គឺដក8.07បាទអញ្ចឹងអានេះគឺជាតួតួនីមួយៗនៅអង្គខាងស្ដាំអញ្ចឹងខ្ញុំ ខ្ញុំមក total ខ្ញុំបូកវាចូលគ្នាខ្ញុំដាក់ឡើងនេះចុះ total អឺចឹងខ្ញុំផ្សំវាអាខាង T1 ដល់ T6 ហ្នឹងបាទបាទស្មើ30អឺ T1 ដល់ T6 នេះបើខ្ញុំខ្ចោវិញ ចឹងខ្ញុំសរុបមកបាទគឺ total អង្គខាងស្ដាំហ្នឹងឃើញ2.54ហើយខាងឆ្វេងឃើញ6ជាងបើចឹងវាអត់ទាន់ស្មើគ្នានៅឡើយទេបាទខ្ញុំដាក់ពណ៌ក្រហមចុះចឹងវាអត់ទាន់ស្មើគ្នាបើន័យថាវាមានខ្ញុំហៅលំអៀង error ស្មើហ្នឹងខ្ញុំថាយកអាឆ្វេងនេះដកអាស្ដាំចុះអាហ្នឹងជាលំអៀងបាទអញ្ចឹង វាស្មើគ្នាលុត្រាតែ លំអៀងនឹងស្មើ0អញ្ចឹងកន្លែងហ្នឹងខ្ញុំឲ្យ Excel ជួយខ្ញុំដោយប្រើអឺយើងហៅ goal seek របស់ Excel ខ្ញុំចូលនៅក្នុង data នេះ data what if analysis analysis នេះហើយខ្ញុំយក goal seek បាទអញ្ចឹង goal seek នេះតួនាទីវាគឺយើងឲ្យ cell នេះ error នេះខ្ញុំឲ្យ cut ទៅរក0ព្រោះខ្ញុំឲ្យពីរនឹងស្មើគ្នាបើន័យថាផលដករបស់វា cut ទៅទៅរក0ដោយដូរបើ changing cell នេះដោយដូរ cell SN នេះអញ្ចឹងបើន័យថាក្នុងពេលហ្នឹង SN វានឹងដូរអា SN នឹងដូរតម្លៃលេខ SN ហ្នឹងលុះត្រាតែ error នេះ cut ទៅរក0អញ្ចឹង SL វាចេះជំនួសឲ្យយើងឯជំនួស SN នឹងចុះឡើងចុះឡើងទៅរហូតដល់ error នឹង cut ឲ្យ0ជាមួយយើងសាកមើលយើងគ្លិក OK ទៅ បាទអញ្ចឹងឃើញថាអានេះវាខ្ញុំចុចអូខេបើនេះថាវាក្បែរសូន្យហើយគឺ9.5 10សេគុនដក5គឺក្បែរសូន្យហើយពេលហ្នឹងចម្លើយរបស់វាគឺ SN ហ្នឹងស្មើជាមួយនឹង4.97បាទអញ្ចឹង SN ហ្នឹង4.97យើងឃើញអា low ដូចវា18ហ្នឹងហើយនឹងអា total នេះគឺសឹងតែស្មើគ្នាណាអញ្ចឹង SN ស្មើ4.97ហ្នឹងគឺជាចម្លើយបាទហ្នឹងអឺ យើងអាចដោះតាម Excel យើងអាចសាក់ដោះតាម Casio ទៅគឺចេញដូចគ្នានឹងបាទបាទអញ្ចឹងខ្ញុំសូមបញ្ចូលឡាអត្តន័យរបស់លំហាត់នឹងតិចទៀតបាទអញ្ចឹងមិញយើងអឺយើងរកឃើញ SN នឹងស្មើ5បានន័យថា SN នឹងជា SN require ណា require នឹងស្មើ5អញ្ចឹងមានន័យថាម៉េចមានន័យថាឧទាហរណ៍ថាផ្លូវយើងមាន អឺប្រហែលស្ទប់ខ្ញុំអត់ដឹងទេបាទថាមានប្រហែលស្ទប់ចឹងចុះហើយខាងខាងក្រោមនេះ MA របស់វាស្មើជាមួយនឹង5000 psi 5000 psi អញ្ចឹង SN ស្មើ5ហ្នឹងគឺ5 inch ຂະໜາດរបស់វាគឺ inch អឺអញ្ចឹងយើងមានចរាចរណ៍ W18 ស្មើជាមួយ5លាននេះ5លាន Asia Standard ហ្នឹងអញ្ចឹងគេថាបើសិនជាចង់ឲ្យស្ទាប់ណាមួយ ដែលមាន MAR ស្មើ5000ហ្នឹង PSI នឹងអាចទទួលបានចរាចរដូចវេ18ស្មើ5លាននឹងលុះត្រាតែ SN របស់ស្ទាប់ខាងលើវាទាំងម៉ានេះមានតម្លៃស្មើនឹង5 5អ៊ីងយ៉ាងយ៉ាងតិច បាទបើសិនជាតម្លៃវាអត់បាន5អ៊ីងទេបើន័យថា MAR ក្រមនឹងអត់អាចទទួលយកបានទេអញ្ចឹងអឺន័យថាខាង SN នេះវាអាចជា SN2 ទៅព្រោះនៅក្នុងនេះវាជា SN2 ទៅអញ្ចឹងបើន័យថាបើសិនជាយើង MAR នេះជាស្ទប់ MAR របស់ស្ទប់ទី2 SN នឹងជា SN1 អញ្ចឹងទៅខាងខាងលើវាណា SN របស់ស្ទប់ទាំង lain ដែលនៅខាងលើវាបាទបាទ បាទឥឡូវយើងយើងសាកដោះស្រាយតាមអបាកស័កមើលបាទដូចខ្ញុំបាននិយាយខាងដើមថាក្នុងពេលបច្ចុប្បន្នគេអត់សូវចង់ប្រើអបាកឬក៏ជា design chart ហ្នឹងដោយសារវាមានភាពលំអៀងលំអៀងច្រើនណាដោយសារវាជា graphic អញ្ចឹងបើសិនជារូបមន្តណាបាក់បាក់គេសុខចិត្តធ្វើជាធ្វើជា software ធ្វើជា code calculator វិញតែអានេះគាត់ឲ្យយើង ដឹងដឹងខ្លះណា ចឹងអាបាកនេះសម្រាប់គណនី SN បាទដោយផ្អែកលើសមត្ថកម្មដូចខាងលើអញ្ចឹងឥឡូវជាមួយយើងអឺសាក់មើលមើលបាទអញ្ចឹងដំបូងយើងចាប់ផ្ដើមចេញពីអឺ air តម្លៃ air បាទតម្លៃ air នេះយើងដឹងថា air មិញគឺ95%អញ្ចឹងយើងមានអានេះ90អញ្ចឹងអានេះ95 95%យើងបានមួយចំណុចអញ្ចឹងបន្ទាប់មក S0 S0 យើង0.35អញ្ចឹងយើងមើលនេះ0.2 2កន្លះ3 3កន្លះអញ្ចឹង0.35នៅនេះអញ្ចឹងធម្មតា2ចំណុចយើងគូបានបន្ទាត់មួយបាទ2ចំណុចយើងគូបានបន្ទាត់មួយមួយគឺយើងគូសខ្ញុំសាក់ដាក់បន្ទាត់សាក់មើល អញ្ចឹងយើងគូបន្ទាត់យើងពីអឺចេញពី A អាហ្នឹងគឺយើងគូរហូតដល់ប៉ះអឺយើងហៅ turning line កន្លែង turning line ហ្នឹងគឺយើងឈប់កន្លែង turning line ហ្នឹង TL ហ្នឹងហើយបន្ទាប់មកយើងរកចំណុចមួយទៀតដើម្បីបន្តបន្ទាត់របស់យើងទៅព្រោះឥឡូវយើងមានតែមួយចំណុចទេអញ្ចឹងអឺចំណុចមួយទៀតគឺ W18 នេះ W18 ដែលគិតជាលានគិតជាមីលានអញ្ចឹងបើយើងគឺ5លាន 5លានអាហ្នឹងគឺ5.0នេះបាទ5.0លានហ្នឹងអញ្ចឹងយើងបានមួយចំណុចទៀតអីអញ្ចឹងធម្មតា2ចំណុចចំណុចចំណុចនេះមួយចំណុចនេះមួយ ពីរចំណុចយើងគូសបានបន្ទាត់មួយអញ្ចឹងខ្ញុំយកបន្ទាត់ទៅគូសភ្ជាប់ពីរចំណុចនឹងទៀតបាទខ្ញុំដូរពណ៌បន្តិចពណ៌ខៀវម្ដងអញ្ចឹង ពីចំណុចខ្ញុំគូបានបន្ទាត់មួយគឺបន្ទាត់ហ្នឹងគឺខ្ញុំអូសរហូតខ្ញុំភ្ជាប់ពីចំណុចហ្នឹងហើយខ្ញុំអូសវារហូតដល់ turning line ទី2នេះខ្ញុំខ្ញុំភ្ជាប់ចំណុច2ហ្នឹងហើយខ្ញុំជប់ដល់ turning line អញ្ចឹងខ្ញុំបានចំណុច turning line នេះដែលខ្ញុំត្រូវការបត់បន្ទាត់របស់ខ្ញុំទៀតហើយអញ្ចឹងអឺឥឡូវខ្ញុំមានតមួយចំណុចអឺ អញ្ចឹងខ្ញុំធ្វើការចំណុចថ្មីមួយទៀតដើម្បីបត់បន្ទាត់របស់ខ្ញុំចំណុចថ្មីគឺ MA MA ហ្នឹងយើងគិតជាកន្លែងនេះគឺ KSI KSI គឺ1000 PSI អឺ KSI គឺ kilo pound per square inch អញ្ចឹងវាស្មើជាមួយនឹង1000 PSI អញ្ចឹង M របស់យើង M របស់យើងដែលយើងឃើញនៅខាងក្រោមនេះគឺអឺ 5000 psi អញ្ចឹងវា5 ksi អញ្ចឹងយើងមើលនៅនៅក្នុងអានេះ1អឺ5នៅកន្លែងនេះបាទ1បាទកន្លែងកន្លែងនេះយើងមើលអានេះ1 1កន្លះ2 2កន្លះអាខ្លីៗហ្នឹងគឺកន្លះ1 1កន្លះ2 2កន្លះ3ហើយអានេះវែងហ្នឹងអញ្ចឹង4 5យកហ្មង scale វាអត់អត់ស្មើស្មើគ្នា scale វាខុសៗគ្នាដោយសារ ខ្ញុំគិតថាគាត់គេប្រើ scale log អញ្ចឹងវាអត់ដូចគ្នាអញ្ចឹងអានេះគឺកន្លែងនេះគឺ5 5000 psi ហ្នឹងអញ្ចឹងយើងបានពីរចំណុចឯចំណុចនេះមួយចំណុចនេះមួយអញ្ចឹងពីរចំណុចយើងអាចគូបន្ទាត់បានអញ្ចឹងចំណុចខ្ញុំមួយទៀតគឺកន្លែងនេះអញ្ចឹងខ្ញុំយកបន្ទាត់ខ្ញុំទៅគូភ្ជាប់មកបាទពេលគូបន្ទាត់ហ្នឹងគឺយើងយើងអូសវាឲ្យទៅដល់អាទៅដល់អាកាឡា កលានេះតែម្ដងណាខ្ញុំដាក់អត់សូវត្រង់បាទអញ្ចឹងខ្ញុំអូសវាមកបាទខ្ញុំអាចដូរពណ៌បន្តិចស្រួលចំណាំអញ្ចឹងយើងអូសមកយើងអូសប្រហូតមកដល់ទាស់តប៉ះអឺកលាកន្លែងឆោនេះ បាទកន្លែងនេះអឺកន្លែងកលាឆោនេះបាទយើងឈប់បាទពីចំណុចនេះយើងអូសហើយយើងបន្លាយបន្ទាត់យើងមកឈប់កន្លែងនេះបាទ តបមកកន្លែងហ្នឹងពីចំណុចហ្នឹងទៅស្ដាំយើងត្រូវការគូសបន្ទាត់ដេកបន្ទាត់ horizontal ណាអញ្ចឹងយើងអត់ចាំបាច់ត្រូវការចំណុចអីទេគឺយើងគូសបន្ទាត់ដេកយកហ្មងអញ្ចឹងឧទាហរណ៍ខ្ញុំយកពណ៌បៃតងខ្ញុំគូសបន្ទាត់ដេកគឺខ្ញុំគូសទៅអញ្ចឹងហើយគូសទៅប៉ះជាមួយនឹងខ្សែកោងនេះខ្សែកោងមួយមួយហ្នឹងគឺខ្សែកោង1 data PSI បាទសកោងមួយមួយហ្នឹងគឺជាសកោង data PSI អញ្ចឹង data PSI យើងគឺ1.9 1.9គឺវាប្រហែល2នេះប្រហែល2 2នេះហើយបាទអញ្ចឹងបើន័យថាអាបន្ទាត់ដេកនេះខ្ញុំត្រូវគូសវារហូតដល់ប៉ះជាមួយខ្សែកោង2ហ្នឹងអញ្ចឹងខ្ញុំត្រូវការបន្លាយវាទៅបន្តិចទៀតអញ ដើម្បីឲ្យប៉ះមួយអាបន្ទាត់តិចបន្ទាត់2របស់ខ្ញុំហ្នឹងបន្ទាត់ data piece size ស្មើ2របស់ខ្ញុំហ្នឹងបន្ទាប់មកប៉ះបន្ទាត់ហ្នឹងហើយខ្ញុំត្រូវការគូសបន្ទាត់ vertical ម្ដងមានន័យថាបន្ទាត់ពីលើចុះក្រោមអឺយកពណ៌ក្រហមដែរចាគូសពីលើចុះក្រោមមកបាទអញ្ចឹងយើងគូស vertical បាទអញ្ចឹងគូស vertical មកយើងជួប SN ស្មើ5បាទអញ្ចឹងខ្ញុំគិតថាដូចជាអត់ពិបាកយល់ទេអឺចឹងគឺយើងចេញដំបងពី AR នេះ reliability កងខ្យល់ហ្នឹង95%បន្ទាប់មក S0 អញ្ចឹងពីរចំណុចខ្ញុំគូបានបន្ទាត់មួយគឺបន្ទាត់ក្រហមនេះអញ្ចឹងខ្ញុំឈប់កន្លែង turning line បន្ទាប់មកខ្ញុំរត់ត្រូវការចំណុចមួយទៀតដើម្បីបត់បន្ទាត់របស់ខ្ញុំព្រោះ ខ្ញុំមិនដឹងថាត្រូវបត់ទៅណាឯងអញ្ចឹងវាស៊ីសងថាដូចវ័យ18បើយើងនេះវាប្រហែលលានអញ្ចឹងបើយើង5លានអញ្ចឹងយើងបានចំណុចនេះមួយទៀតហើយអញ្ចឹងពីចំណុចនេះខ្ញុំគូសបានបន្ទាត់មួយគឺបន្ទាត់ពណ៌ខៀវហ្នឹងគឺខ្ញុំបន្លាយបន្ទាត់ហ្នឹងរហូតដល់ជួប turning line មួយទៀតអញ្ចឹងខ្ញុំឈប់កន្លែង turning line ហ្នឹងគឺខ្ញុំត្រូវការបត់បន្ទាត់របស់ខ្ញុំទៀតហើយអញ្ចឹងដើម្បីបត់បន្ទាត់បានខ្ញុំត្រូវការមួយចំណុចទៀតគឺ MA អញ្ចឹង MA យើងគឺ 5KSI អញ្ចឹងខ្ញុំខ្ញុំអាចគូបន្ទាត់ពណ៌ ទៅក្រួយពេញរបស់ខ្ញុំនឹងបានហើយរហូតដល់ជួបជាមួយនឹងអាកាឡាក្រោក្រោនេះអញ្ចឹងយើងឈប់ត្រង់ហ្នឹងបាទដល់ពីត្រឹមហ្នឹងទៅស្ដាំនេះយើងត្រូវការគូសបន្ទាត់ horizontal អញ្ចឹងយើងអត់ត្រូវការចំណុចអីយើងគូសបន្ទាត់ horizontal ហ្នឹងទៅហ្មងទៅរហូតដល់ជួបខ្សែកោង data PSI ដែលស្មើ1.9ឬក៏ប្រហែល2នេះអញ្ចឹងនៅពេលដែលជួបខ្សែកោង data PSI ត្រង់ណាគឺយើងបត់បន្ទាត់យើង vertical ចុះមកក្រោមហ្មងគឺបន្ទាត់ឈរចុះមកក្រោមហ្មងអាហ្នឹងគឺជា SN ដែលជាចម្លើយបាទហ្នឹងអត់អីគ្រាន់ជាគ្រាន់ឲ្យយើងដឹងពីរបៀបប្រើបាក់ដឹងខ្លះខ្លះចឹងណាបាទតែជាទូទៅយើងប្រើ software ឬក៏ចងជា Excel អីអឺទូចមួយទៅវាអាចដោះស្រាយបានអឺបានសក្រិតជាងបាទបាទ បាទអញ្ចឹងឥឡូវយើងបានដឹងហើយថា SN require ហ្នឹងយើងអាចអចាំមិនបានអញ្ចឹងឥឡូវយើងមើលលំដាប់លំដោយនីមួយៗដើម្បីកញ្ញាកម្រាស់ផ្លូវអឺរបស់យើងបាទអញ្ចឹងបើនេះថាឧបមាថាឥឡូវខ្ញុំមានផ្លូវនេះដែលខ្ញុំដឹងទុកជាមុនហើយថា subgrade របស់វាបើនេះថាដីធម្មជាតិហ្នឹងគឺមាន MA អាម៉ានបាទ អាហ្នឹងអឺយើងធ្វើតេស្តជាក់ស្ដែងនៅលើទៅលើដី ធម្មជាតិហ្នឹងយើងដឹងថា MR របស់វាប៉ុន្មាន MR ហ្នឹងយើងអាចបន្លែងចេញពី CBA ឬក៏អីក៏បានដែរទីទៀតយើងនិយាយតាមក្រោយថាយើងអាចបន្លែងមិនកើតអញ្ចឹងហើយបន្ទាប់មកអាស្ទាប់នីមួយៗខាងលើហ្នឹងក៏ខ្ញុំដឹងជាមុនដែរថាខ្ញុំក្រងនឹងប្រើ material អីដែលមាន MR ស្មើប្រមាណហើយមាន layer coefficient វាប្រមាណន័យថា អា3ស្មើបានបាទតមកអាមតិយោលើនេះក៏ខ្ញុំដឹងដែរថាខ្ញុំនឹងប្រើមតិយោអីបើនេះទៅ MA អាម៉ានអា2ម៉ានអាលើនេះក៏ដូចគ្នាអញ្ចឹងយើងដឹងទុកជាមុនហើយថាយើងនឹងប្រើមតិយោអីបាទតមកស្អីដែលយើងត្រូវរកគឺកម្រាស់របស់ stop ទី1នីមួយហ្នឹងគឺថាតើ day 1ហ្នឹង ស្មើម៉ាន day 2ស្មើម៉ាន day 3ហ្នឹងស្មើម៉ានអញ្ចឹងអឺជាទូទៅយើងចាប់ដើមពី stop ទី1ទៅមុនគេបាទន័យថា ដំបូងបំផុតគឺខ្ញុំត្រូវការរកបាទរកខ្ញុំត្រូវការរក SN1 SN1 ហ្នឹងបាទ SN1 ហ្នឹងដោយប្រើ MA របស់ស្ទាប់ទី2ខ្ញុំអាចកណនីបាន SN1 require បាទតបមកខ្ញុំខ្ញុំដឹងថា SN1 provide ដែលយើងផ្ដល់ឲ្យវាហ្នឹងត្រូវតែធំជាងឬស្មើ SN1 require ដែលយើងកណនីចេញអញ្ចឹង SN1 provide គឺអីគឺវាស្មើជាមួយនឹង R1 T1 ត្រូវធំជាងឬស្មើ SN require ដែលយើងបានកណនីចេញពីពី MR2 អញ្ចឹងពីហ្នឹងយើងអាចទាញបានកម្រាស់របស់ស្ទប់ទី1ហើយ D1 ត្រូវតែធំជាងឬស្មើ SN1 បាទនេះ SN1 បាទ SN1 ដែលយើងកណនីចេញមិញហ្នឹងឬខ្វាយហើយចែកឲ្យ A1 អញ្ចឹង A1 យើងស្គាល់បានដោយសារយើងកំណត់ថាម៉ាតេយ៉ូហ្នឹងយើងនឹងប្រើម៉ាតេយ៉ូអីមានគុណភាពប៉ុណ្ណាអញ្ចឹងយើងអាចរអឺ A1 បានអញ្ចឹង D1 នេះខ្ញុំអាចកណនីចេញបានអញ្ចឹងខ្ញុំស្គាល់ កម្រាស់ D1 បាទតបមកបានយើងចាប់ដើមចូលស្ទាប់ទី2 SN2 អញ្ចឹងយើងធ្វើដូចគ្នាហ្នឹងបានន័យថាខ្ញុំប្រើ MA3 ខ្ញុំយកទៅកណនីអឺ SN2 require ចឹងខ្ញុំដឹងថា SNP provide របស់ខ្ញុំហ្នឹង provide របស់ខ្ញុំហ្នឹងត្រូវតែធំជាងស្មើ SNP require ចឹងយើងបាន SNP provide គឺ A1 D1 បូក A2 D2 M2 ធំជាងឬស្មើ SNP require ដែលយើងកណនីចេញពី MR3 អញ្ចឹងពេលហ្នឹងខ្ញុំទាញបានខ្ញុំអាចទាញបាន D2 ទាញដូចមិនអញ្ចឹងគឺស្មើជាមួយនឹង SN2 require ដកជាមួយនឹង A1 D1 បាទដោយសារ D1 ខ្ញុំបានកណនីខាងខាងលើនេះរួចហើយអញ្ចឹងខ្ញុំកណនី D1 បានហើយអញ្ចឹង D1 A1 ខ្ញុំស្គាល់ហើយអញ្ចឹងខ្ញុំយកវាមកចែកជាមួយនឹង D2 អឺ A2 M2 បើ M ក៏ខ្ញុំស្គាល់ដែរខ្ញុំខ្ញុំដឹងថាផ្លូវខ្ញុំថ្មីខ្ញុំប្រហូតទឹកបានវាមិនយើងយើងមានតារាងមួយដែលយើងមាននៅក្នុងសភៅរបស់យើងណាហើយ material ស្ទប់ទី2ក៏ខ្ញុំដឹងថាប្រើ material អីមានគុណភាពប៉ុណ្ណាអញ្ចឹងខ្ញុំស្គាល់ A2 ដែរអញ្ចឹងខ្ញុំស្គាល់ A2 M2 អឺអញ្ចឹងពេលហ្នឹងអឺខ្ញុំអាច គណនី D2 ចេញអញ្ចឹង D3 ក៏ដូចគ្នាដែរគឺយើងយើងគណនីបន្តបន្ទាប់មកអញ្ចឹងយើងអឺយើងប្រើ M MAS នេះ MAS upgrade ហ្នឹងដើម្បីយកទៅគណនី SN3 require ហ្នឹងពេលហ្នឹងអឺយើងអាចទាញរកអឺកម្រាស់ស្ទប់ទី3បានដូចគ្នាបាទអញ្ចឹង ពេលហ្នឹងយើងនឹងស្គាល់ D1 D2 D3 បាទដូចជាបានន័យថាជាកម្រាស់របស់ស្ទាប់នីមួយៗហើយយើងដឹងថាកម្រាស់ស្ទាប់នីមួយៗហ្នឹងយើងយើងប្រើយើងប្រើ material អីបាទហ្នឹងហើយហ្នឹងជាលំដាប់ដោយនៃការគណនាកម្រាស់របស់ស្ទាប់នីមួយៗតាម method ASTO បាទបាទអឺកន្លែងនិកាយនេះគឺ D2 ធំជាងឬស្មើបាទ ចឹងដេ1ធំជាងស្មើប៉ុន្មានដេ2ធំជាងស្មើប៉ុន្មានហើយយើងហើសតាមហ្នឹងទៅបាទបាទឥឡូវយើងមើលតើយើងអាចកណនី layer coefficient នឹងបានដោយរបៀបម៉េចបាទអញ្ចឹងឧទាហរណ៍សម្រាប់ស្ទប់ខាងលើស្ទប់ទី1 asphalt concrete ហ្នឹងយើងកណនី A A1 មេគុណ A1 របស់វាតាមរយៈ graphic មួយនេះបាទអាហ្នឹងនៅក្នុង សភៅ Asto ទំព័រពី18ណាអញ្ចឹង graphic ហ្នឹងគឺចេញពី module elastic ឬក៏ module resilience របស់ Aspal ហ្នឹងដែលវាស់នៅសីតុណ្ហភាព68ប៉ារិនហើយយើងទម្លាក់ទៅលើ diagram នេះមកហើយយើងទាញមកឆ្វេងមកយើងបានអឺមេគុណ A មួយហើយនេះថាឧទាហរណ៍ថាឧទាហរណ៍ថា module elastic វា 300,000 PSI ចោះចឹងខ្ញុំសាក់ដាក់បន្ទាត់មកចឹងយើងយើងគ្រាន់តែគូបន្ទាត់ត្រង់ចឹងចេញពីអឺ model elastic បោះ asphalt បន្ទាប់មកយើងគូសប៉ះខ្សែកោងហើយយើងគូសមកស្ដាំមកអញ្ចឹងយើងបាន អឺមេគុណ A1 របស់វាហើយអាហ្នឹងគឺសម្រាប់អឺ asphalt concrete ណាគឺយើងពឹងទៅលើ model resilience ឬក៏ model elastic ហ្នឹងគឺជា PSI គឺយើងទាញបាន A1 តែម្ដងបាទបាទចំពោះស្ទាប់ទី2គឺ A2 នេះអឺយើងអាចប្រើឆាតមួយនេះទំព័រទី219 នៅសភៅ App Store របស់យើងហ្នឹងអឺយើងអាចប្រើ chart មួយនេះគឺ chart មួយហ្នឹងគឺសម្រាប់អឺ granular base layer ន័យថាជាស្ទាប់ base layer របស់យើងដែលជាប្រភេទ granular អាហ្នឹងគឺយើងអាចប្រើ CBA ឬក៏ module ឬក៏ air value Texas triaxial អីនេះពួកអាមេរិកប្រើយើងច្រើន CBA module ហ្នឹង ចឹងអានេះគឺយើងគូបន្ទាត់ដីចយកតែម្ដងបាទឧទាហរណ៍ឧទាហរណ៍ថាបើ CVA របស់អឺ base layer របស់យើងនឹងស្មើ70អញ្ចឹងអឺខ្ញុំយកបន្ទាត់ដេកមួយមកគូសអឺកន្លែង70ហ្នឹងគូបន្ទាត់ដេកយកហ្មងបាទគូសអញ្ចឹងទៅអឺអញ្ចឹងយើងបាន A2 វា ស្មើអាពីនេះបាទអឺ0.13អញ្ចឹងទៅបាទគឺផ្អែកលើ CVR ហ្នឹងគឺយើងគូផ្ទាត់ត្រង់ហើយអានេះឆាតហ្នឹងក៏អាចឲ្យយើងកញ្ញារកអឺ module MR ចេញពី CVR បានដែរបើតែយើងស្គាល់ CVR ហ្នឹងយើងគូផ្ទាត់ដីទៅយើងដឹងតាថា MR វាស្មើប្រហែលហ្មងដូចជាអានេះវា25អានេះ30អានេះប្រហែលជា27កន្លះ27កន្លះបើន័យថា 27,000 psi ចឹងទៅបាទអានឹងគឺអាចឲ្យយើងបំលែងពី CBR ទៅ module ហើយនឹងអាចកណនី R2 ចេញពី CBR ឬក៏ចេញពី module បានបាទបាទចំពោះស្ទាប់ទី3ស្ទាប់ sub base ហ្នឹងអឺគឺរបៀប R3 គឺដូចរបៀប R2 មិនដែរគឺយើងគូបន្ទាត់ horizontal កាត់តាម CVR ឬក៏ modulus modulus ដែលយើងស្គាល់ហ្នឹងណាអាហ្នឹងគឺនៅក្នុងទំព័រទី221របស់សភៅ Astol របស់យើងហ្នឹងអញ្ចឹងអឺឧទាហរណ៍ឧទាហរណ៍ថាបើ stop ទី3យើងយើងនឹងក្រងប្រើដីដែលមាន CBR ស្មើ30អញ្ចឹងឧទាហរណ៍អញ្ចឹងយើងដាក់បន្ទាត់ចំកន្លែងចំណុច30ហ្នឹងទៅ បាទបន្ទាប់មកខ្ញុំគូបន្ទាត់ដេកកាត់មកបាទអញ្ចឹងពីហ្នឹងយើងបានអឺមីគុណ A3 របស់វាហើយគឺប្រហែលជា0.11ហ្នឹង បាទ0.11ហើយនេះក៏អាចឲ្យយើងរក modulastic ចេញពី CBA បានដែរបាទនេះយើងអាចរក MA បានដោយស្គាល់ CBA បាទហ្នឹងចំពោះអឺ subbase granular subbase បាទ បាទចំពោះស្រទាប់ទី2ស្រទាប់អឺ base layer ហ្នឹងអឺយើងនៅមាន material ពីរប្រភេទទៀតបាទដូចជានៅទំព័រទី2 23របស់យើងហ្នឹងយើងមាន material យើងហៅ cement treated base ន័យថាជា stop base ដែលជា material លាយជាមួយនឹង cement បាទអញ្ចឹងចំពោះ material ដែលលាយជាមួយ cement គេចូលចិត្តប្រើយើងហៅ unconfined compressive strain ហ្នឹងមានន័យថាយើង យើងសកត់ direct ហ្មងពីលើសកត់តាមទិសតាមអវតិកាលហ្មងណាដោយអត់មាន pressure confine ហ្មងទេអញ្ចឹងបែរលើ OCS ហ្នឹង UCS ហ្នឹងយើងយើងគូបន្ទាត់ដេកដូចគ្នាគូបន្ទាត់ដេកបន្ទាត់ horizontal ហ្នឹងអញ្ចឹងយើងអាចហៅ module the resilience បាន ឬក៏ហៅអឺ layer coefficient អឺ R2 នឹងបានបាទ ចឹងនេះជាប្រភេទ Jehoshimon Treated Bass ហើយនឹងយើងមានប្រភេទមួយទៀតនៅទំព័រទី224គឺយើងហៅ Bituminous Treated Bass ជា material ដែលលាយជាមួយនឹង bitumen កស៊ូបាទចឹងចំពោះកស៊ូគេ Maxwell stability ដែល Maxwell គេហៅ Maxwell stability ហ្នឹងអឺអានឹងនៅមានរៀនកស៊ូយើងនឹងនិយាយឬក៏អាចធ្វើ ពិសោធន៍ដែរយើងសង្កត់ទៅលើដុំកស៊ូហ្នឹងទៅយើងបាន stability របស់ម៉ាក់សាលហ្នឹងអញ្ចឹងយើងគូផ្ទាត់ដេកដូចគ្នាយើងគូផ្ទាត់ដេកទៅយើងអាចរក model MA ឬក៏អឺ coefficient A2 បាទអញ្ចឹងអឺអាហ្នឹងសម្រាប់អបាទតកតងជាមួយនឹង layer coefficient ឬក៏សម្រាប់បំលែងរក module de resilience បាទអឺបាទជាចុងក្រោយខ្ញុំសូមទាញអារម្មណ៍អឺកន្លែងនេះបន្តិចថាដើម្បីកណនី SN1 យើងប្រើ MA បោះស្តុបទី2បើន័យថា MA ស្តុបទី2ហ្នឹងយើងទាញរក SN1 បន្ទាប់មក SN1 require ហើយ MA អាសតបទី3ដើម្បីរក SN require ទី2 SN2 require ហើយនឹង MA របស់ subgrade នេះគឺដើម្បីរក SN3 require ប៉ុន្តែ ដើម្បីរក layer coefficient A1 A2 A3 នេះវិញបានន័យថាបើសិនជាយើងចង់ដឹងអឺ layer coefficient របស់ស្រទាប់ណាមួយ គឺយើងប្រើ MA របស់ស្រទាប់នោះឧទាហរណ៍ថាអឺ យើងចង់រក A1 យើងប្រើ MA របស់ស្រទាប់ទី1នេះគឺដើម្បីរក A1 ហើយនឹង MA ស្រទាប់ទី2ដើម្បីរក A2 MA របស់ស្រទាប់ទី3ដើម្បីរក A3 សាប់ក្រិតយើងអត់ត្រូវការទេព្រោះយើងត្រូវការតែស្រទាប់លើ A ហ្នឹងណាអាហ្នឹងប្រយ័ត្នច្រឡំយើងឃើញប្រើប្រើដើម្បីគណនី SN1 យើងប្រើ MA2 ប៉ុន្តែដើម្បីគណនី A1 យើងប្រើ M1 ពីព្រោះថា A1 ហ្នឹង layer layer coefficient ហ្នឹងគឺសម្រាប់សម្គាល់ថា material ដែលប្រើនៅស្រទាប់ហ្នឹងល្អឬក៏មិនល្អមានន័យថាឧមាថា A1 ហ្នឹងបើន័យថាបើ A1 កាន់តែធំបានន័យថា material ដែលប្រើនៅស្រទាប់ហ្នឹងកាន់តែល្អអញ្ចឹងដឹងចង់ដឹងថា material ហ្នឹងល្អមិនល្អទោះតែយើងមើល MA របស់ស្រទាប់ខ្លួនវាហ្នឹងថា MA ហ្នឹងវាធំគឺ material ហ្នឹងល្អដែរអញ្ចឹងយើងអាចមើល MA យើងអាចពឹងលើ MA ស្រទាប់ទី2ដើម្បីដឹង ថាស្រទាប់ទី1នឹងល្អមិនល្អទេទោះតែយើង មើលទៅលើ MA របស់ stop ទី1ហ្នឹងបានយើងដឹងថា stop ទី1ហ្នឹងល្អមិនល្អបានន័យថា layer coefficient វាធំឬក៏តូចបាទអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងអឺព្រោះមានពីមុនមកមានអ្នកច្រឡំតាមម្ដងប្រើ MA stop ក្រោមម្ដងប្រើ MA ខ្លួនវាអញ្ចឹងណាបាទអញ្ចឹងអឺសម្រាប់ method asto យើងចាប់តាមប៉ុណ្ណឹងសិនចាំយើងធ្វើលំហាត់ ป่าตามคอย